ប្រិមិត្តជាទីមេត្រីញាក់សាច់ខូចទាំង4របស់ The Voice Cambodia បាញ់ចេញក្បាច់គុនល្បុក្កតោក្នុងរដូវកាលថ្មីពិតជាយូរគូសំក្នុងការរងចាំកម្មវិធី The Voice Cambodia ត្រឡប់មកសារជាថ្មី តែពេលនេះការរងចាំបានមកដល់យ៉ាងពិតប្រាកដហើយកម្ពុជាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកមានវត្តមានមុនគេនៅកម្ពុជា The Voice Cambodia បានត្រឡប់ មកជាថ្មីក្នុងរដូវកាលទី3 រឹតតែមហាអស្ចារ្យគ្រូបង្វឹកដ៏មានប្រជាប្រិយភាពទាំង4រូបមានដូចជាអ្នកនាងអុកសគុណកញ្ញាឈនស្វណ្ណរាជពេជ្រសុភានៅបញ្ញរិទ្ធត្រូវបានរក្សាវត្តមានដដែលតែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺការបញ្ចេញក្បាច់គុនល្បុក្កតោរបស់គ្រូបង្វឹកទាំង4នៅក្នុងคลิปវីដេអូដែលទៅបញ្ចេញកាលពីយប់មិញនេះគឺពិតជាអស្ចារ្យពិតជាមិនសរសើរមិនបាននៅគុណិតឆ្នៃប្រឌិនបញ្ជ្រាប ផ្សព្វផ្សាយគុណល្បុក្កតោទៅកាន់ពិភពលោកតាមរយៈការប្រកួតប្រជែងចម្រៀងដ៏អស្ចារ្យបែបនេះវ៉ាវមិនធម្មតាមែនវីដេអូរបស់ខូចទាំង4រូបនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី3ស្លៀកពាក់នៅសម្លៀកបំពាក់គុណល្បុក្កតោជាមួយនឹងការបង្ហាញក្បាច់គុណទៀតកាន់តែអែមតែម្ដងពិតជាមិនសរសើរមិនបាននោះឡើយ។